នៅអូស្ត្រាលីបងប្អូន ថាតើអ្នកមានផ្ទះហើយនឹងអ្នកជួលផ្ទះហ្នឹងអាណាវាស្រួលជាងមួយនេះបងប្អូន អរុនសួស្តីបាទពីខ្ញុំខ្មែរ Simple Life បាទថ្ងៃនេះភ្លៀងទឹកមហាយបងប្អូនសើមដីសើមសើមឃើញភ្លៀងទឹកមហាយមិញដើរមក ហើយវាមានថ្ងៃដែលវាល្ងាបងប្អូនឃើញមួកពីរជាន់ស្អីអាវស្អីពីរជាន់បាទបាទព្រឹកនេះបាទខ្ញុំចង់និយាយពីនៅអូស្ត្រាលីបងប្អូនថាតើអ្នកមានផ្ទះហើយនឹងអ្នកជួលផ្ទះហ្នឹងអាណាវាស្រួលជាងបាទធម្មតាអ្នកមានផ្ទះគេថាគេស្រួលជាងហើយអ្នកជួលផ្ទះក៏គេថាគេស្រួលជាងដែរស្រួលដូចគ្នាក៏ប៉ុន្តែថ្ងៃនេះ បាទខ្ញុំចង់ឲ្យបងប្អូន ដឹងថាតើនៅអូស្ត្រាលី អាអ្នកជួលផ្ទះហើយនឹងអ្នក មានផ្ទះខ្លួនឯងហ្នឹងវាមានស្អីខ្លះដែលត្រូវធ្វើអ្នក អ្នកជួលមានស្អីខ្លះត្រូវធ្វើអ្នកមានផ្ទះហ្នឹងមានស្អីខ្លះដែល គេត្រូវធ្វើបាទហើយនៅស្រុកនេះបងប្អូនអាស៊ីគឺមកសឹងថា100%គេទិញផ្ទះបាទបើសិនជាសល់សល់តែ1%ទេពួកអាស៊ីបើសិនគេអត់ទិញផ្ទះអត់មានច្រើនទេបាទពួកពួកអាស៊ីគេចូលចិត្តទិញផ្ទះហើយអ្នកដែលមាន មានផ្ទះខ្លួនឯងបងប្អូនបងលុយច្រើនណាស់ដូចជាខ្ញុំរាប់តាមលេខរៀងវាមានបងថ្លៃទឹក វាមានបងថ្លៃភ្លើងវាមានបងថ្លៃសារាមនឹងអានឹងខនសូជាមួយគ្នា ហើយនឹងបងហាគេហៅថា levy emergency levy ហើយនឹងសម្រាប់ដូចថា មានគ្រោះធម្មជាតិឬក៏មានស្អីភ្លើងឆេះភ្លើងអីហ្នឹងតែគេមកសង្គ្រោះយើងហ្នឹងអាហ្នឹងបាទបងថ្លៃអស់ហ្នឹងហើយនឹងបាទគេហៅថាដីតាក់ land tax តាក់សម្រាប់ដីរាល់ឆ្នាំបាទហើយវាមាននៅទៀតបាទបងប្អូន មាន insurance អាហ្នឹងយើងបង់ក៏បាន មិនបង់ក៏បានក៏ប៉ុន្តែ បើសិនជាយើងអត់បង់មានការអីផ្ទះហ្នឹងឧទាហរណ៍ដូចជាភ្លើងឆេះឬក៏ទឹកលិចទឹកអីហ្នឹង អាហ្នឹងអត់មានអ្នកណាយើងយើងអត់លុយធ្វើភ្លាមភ្លាមហ្នឹងទៅវាត្រូវការអាស្រង់បាទត្រូវការបង អាស្រង់ខាងក្រៅទៀតហើយនឹងស្អីស្អីនៅក្នុងផ្ទះហ្នឹងខូចខាតប្រហែលគេត្រូវគេបងអស់បាទបើ សិនជាអ្នកជួលវិញបងប្អូនអ្នកជួលវិញស្រួលទេជួលផ្ទះគេគាត់ថាគេចង់បានផ្ទះគេថ្ងៃណាគេដេញយើងចោលថ្ងៃហ្នឹងហើយបើនិយាយពីអ្នកជួលផ្ទះដែលមានបៀវបងវិញ គឺតិចជាង អ្នកដែលមានផ្ទះទេ អ្នកជួលផ្ទះគឺគ្រាន់តែបងថ្លៃទឹកថ្លៃហ្គាសអត់មានស្អីទៀតទេបាទអត់មានអីអ្នក ជួលផ្ទះតែប៉ុណ្្នឹងឯងគឺបងថ្លៃទឹកយើងប្រើ ថ្លៃហ្គាសយើងប្រើថ្លៃទូរស័ព្ទយើងប្រើតែឥឡូវមាន ណាប្រើទូរស័ព្ទក្នុងផ្ទះទៀតទេបាទហើយនឹងថ្លៃហ្គាសដែលយើងដាំបាយពោះផ្ទះនៅស្រុកនេះគឺវាមានទាំងពីរវាមានវាមានហ្គាសផងវាមាន អាយភ្លើងផងបាទ ក្នុងមួយផ្ទះផ្ទះគេដាក់ពីរអគារសម្រាប់ដាំបាយភ្លើង គឺយើងដឹងហើយបើកបិទហ្នឹងបាទតែ ផ្ទះខ្លះមានតែមានតែមុខឯងភ្លើងក៏ហ្នឹងដាំបាយក៏ភ្លើងហើយនឹងនឹងប្រើតែមុខដាំបាយក៏ភ្លើង អាភ្លើងប្រើហ្នឹងក៏ភ្លើង តែផ្ទះខ្លះប្រើពីរប្រើអគារផងប្រើអគិសនី តែវាអញ្ចេះបងប្អូន អ្នកដែលជួលផ្ទះគឺគ្មានអ្វីថិតថេរបាទគេចង់ឲ្យយើងចេញ គឺយើងត្រូវតែចេញហើយធ្វើខូចក្នុង របស់ក្នុងផ្ទះគេគឺសងគេហើយយើងអត់បង់លុយឲ្យគេក៏គេដេញចេញអាហ្នឹងវាអញ្ចឹង គេជួផ្ទះយកលុយហើយបើយើងអត់ទេជួផ្ទះវាពិបាកអញ្ចឹង យើងពិបាកលើកជើដើរកជើយើងគឺថាតែគេប្រាប់តែ2អាទិត្យយើងតែរើហើយតែអត់រើហ្នឹងគេហៅប៉ូលីសមកក្រៀកវាអញ្ចឹងនៅនៅស្រុកនេះបាទ ហើយបើគេអ្នកមានផ្ទះវិញគេ សួរផងគេគាត់ថាគេមានអ្វីអ្វីបងច្រើនជាងយើងគេក៏ប៉ុន្តែ គេផ្ទះផងគេក៏ប៉ុន្តែបងប្អូននៅស្រុកនេះយើងមានផ្ទះមែនផ្ទះផិនយើងទិញមែនក៏ប៉ុន្តែដូចថាវាវាមិនមែនដូចថាផិនយើងដាច់យើងចង់ធ្វើអីក្នុងនៅក្នុងបរិវេណដីផិនយើងឬក៏ផ្ទះផិនយើងនឹងបានតាមចិត្តទេបាទ អត់បានទេដូចជាទីហោដូចជាលបងនេះបងប្អូនស្រាប់ដាក់លបង ផ្ទះបងប្អូនមើលឃើញលបងស្រុកនេះ លបងស្រុកនេះបាទខ្ពស់ស្មើស្មើគ្នាបាទអត់មានណាទៀបពោះមានដែរអ្នកណាចង់បានទៀបអាហ្នឹងគេធ្វើទៀបតែបើចង់បានខ្ពស់ជាងនេះដោយថារបស់នេះលបង នេះឧទាហរណ៍លបងនេះលបងក្នុងច្បាប់វាឲ្យតែធ្វើកម្ពស់តែ1.8ម៉ែត្រទេបាទនេះ របង1ម៉ែត្រ8បើអ្នកឯងធ្វើខ្ពស់ពីនឹងទៀតធ្វើបានក៏ប៉ុន្តែតើតើវានឹងពិនិត្យបច្ច័យមែនទែនបាទហើយសុំខនសូបាទទៅសុំកន្លែងសង្កាត់គេ សុំច្បាប់ធ្វើហើយបើធ្វើទៀបជាងហ្នឹងអត់បញ្ហាទេតែ1ម៉ែត្រ8ចុះយើងមិនអាច ទៅសុំអ្នកណាទេអញ្ចឹងរបស់អីដែលយើងធ្វើនៅក្នុងផ្ទះយើងត្រឹម1ម៉ែត្រ8ចុះ ខ្ញុំឧទាហរណ៍តែលបងហ្នឹងបានណា1ម៉ែត្រ8ចុះ1ម៉ែត្រសុំតាបើថា1ម៉ែត្រ8ឡើងលើគឺបងប្អូនត្រូវតែសុំស្មាប់គេថែមទៀតដែរឃើញស្មើស្មើគ្នាឃើញលបងស្មើគ្នាទាំងអស់ស្មើស្មើគ្នាអញ្ចឹងលបងអត់ឲ្យអត់ឲ្យទៀបខ្ពស់ទេអានឹងច្បាប់វាអញ្ចឹងហើយបើធ្វើអីនៅក្នុងដីភិនយើងហ្នឹងបងប្អូនយើងត្រូវដូចខ្ញុំថាអញ្ចឹងតែធ្វើខ្ពស់ជាងហ្នឹងត្រូវតែសុំច្បាប់វាបានបានបើអត់ទេអត់បានទេគេគេដឹងគេឲ្យយើងរុះ តផ្ទះតអីបែបហ្នឹងន័យថាផ្ទះយើងធ្វើឲ្យចង់តស្អីទៀតហ្នឹងបើសិនជាយើងអត់សុំវាទេ វាដឹងវាឲ្យយើងរស់វិញហើយស្រុកនេះបងប្អូនអត់មានផ្កែកបានទេណាអត់មានយកលុយទៅសក់យកទៅអីបានទេគឺអញ្ចឹងអ្នកមាន ផ្ទះមានផ្ទះមានតែអាច នៅក្នុងដីយើងបានមែនប៉ុន្តែយើងអាចធ្វើអីក៏បានដែរយើងដាំស្អីដាំស្អីដាំស្អីដាំបន្លែដាំដំណាំស្អីគឺ បានទាំងអស់ មានតែដូចខ្ញុំថាចឹងមានតែយើងចង់លើកស្អីកម្ពស់ជាងពី1.8ម៉ែត្រ8អានឹងបងប្អូនត្រូវសុំស្បាប់គេសារជាថ្មី បើ គេមើលទៅ គេត្រូវឲ្យគេឲ្យ បើគេមិនត្រូវឲ្យទេ គេអត់ឲ្យទេគេមិនអឺចេះតែឲ្យយើងទេព្រោះស្រុកនេះគេរស់នៅស្មើគ្នាបាទស្មើភាពគ្នាល្អអ្នកណាមានអឺមិនថាយើងមិនដឹងទេយើងដឹងអ្នកមានអ្នកក្រក៏ប៉ុន្តែមិនមែន កម្លាតគ្នាមើលទៅឃើញខុសគ្នាដូចមេឃហើយនឹងដីដោយសុកយើងទេជួនកាលយើងមិនដឹង ថាគេនឹងអ្នកមានទៀតការពិតគេមានលុយចាក់ធាតែយើងមិនបានដឹងទេស្រុកនេះព្រោះគេធ្វើអ្វីអ្វីគេរស់នៅអីអីគឺបើនិយាយទៅស្រុកនេះអត់មានណាពឹងអ្នកណាទោះបីអ្នកឯងមានលុយដល់ដបូលក៏គ្មានណាគេទៅចំណោះចំណូលអ្នកឯងអោបផ្លោកអ្នកឯង ព្រោះនៅស្រុកនេះរត់យើងអត់លុយយើងទៅសុំរត់មិនទៅសុំអ្នកមាននឹងទេបាទវាខុសគ្នាផ្ទះគេទៅធ្វើថ្មីដែរផ្ទះពីរជាន់បាទអាថ្មខាងមុខផ្ទាំងផ្ទាំងអាថ្មហ្នឹងថ្លៃអត់នេះក្រូចខ្លងអស់ចាបងបងនឹងផ្ទះអាស៊ីហ្នឹងផ្ទះហ្នឹងផ្ទះយួនក្រូចខ្លងធំធំតបែកតបែកអត់ធំឆ្នាំនេះតបែកអ្នកណាដូចតបែកអ្នកណាដែរអត់ធំហ្មងបងនិយាយទៅក្តាប់ក្តាប់ឆ្នាំខ្លះបើនិយាយទៅឆ្នាំនេះវាខ្សត់ទឹកវាអត់សូវភ្លៀង ទៅភ្លៀងមួយមេយប់មិញយប់មិញយប់ម្សិលភ្លៀងទឹកមិនទាន់អស់ពីខ្នល់ហ្នឹងឃើញនេះភ្លៀងហើយខ្ញុំដើរហ្នឹងបាទអាហ្នឹងគឺវាអញ្ចឹងនៅស្រុកនេះយើងមានមានតែយើងយើងក្រក៏ក្រតែយើងក្រទៅសុំលុយរត់ស៊ីទៅគេឲ្យយើងស៊ីបាទហើយផ្ទះអ្នកអ្នកមានផ្ទះអត់មានអ្នកណា ជួយលុយទេលុយគឺចេញខ្លួនឯងហើយឯសម្រាប់អ្នក ជួលផ្ទះវិញអត់សូវមានស្អីបងហើយគឺ គឺរដ្ឋជួយទៀតរដ្ឋជួយឆ្លើយផ្ទះទៀតបាទដូចអង្ការខ្ញុំមកមុនដំបូងតាំងពីឆ្នាំ90គឺជួលផ្ទះខ្ញុំជួលផ្ទះ75ក្នុងមួយអាទិត្យអញ្ចឹងគេជួយខ្ញុំ20 20រៀលបាទដែរដូច្នេះវាជួយវាជួយច្រើនបាទអញ្ចឹងវីដេអូនេះ បាទសន្មតថាបញ្ចប់ត្រឹមនឹងទៅចុះបងប្អូនហើយចាំថ្ងៃក្រោយជួបគ្នាទៀតរឿងអីមិនដឹងទេ ក៏ប៉ុន្តែថ្ងៃក្រោយជួបគ្នាទៀតសូមបាទសូមឲ្យបងប្អូនសុខភាពល្អទាំងអស់គ្នាបាទហើយបងប្អូនចង់មើលពីវីដេអូខ្ញុំទេសភាពណាខាងនេះខ្ញុំដាក់កែខាងនេះខាងនេះនេះមានទៀតបាទបងប្អូនបាទអរគុណច្រើនបាយបាយ